ការមនុស្សនៅពេលសាងកំហុសពិតជាមិនអាចចាប់ផ្ដើមសាងជីវិតថ្មីនិងទទួលបានការអភ័យទោសទេមែនទេណែនេះមិនក៏ឯងថាយើងរីអាមកពីយើងឯងយកមិនហ្នឹងឆាតផងខផងជាងដេញលក់ទៅវាងើបយឺតបែបហ្នឹងហើយណាមួយយើងភ័យគ្រូផងទៅវាថាឯងហៀកហ្មងទៅលក់មុខយើងមែនខ្មាស់គេឡើងពេញថ្នាក់មិនខ្លាចគេស្រឡាញ់មែន ទៅទៅយើងសុំទោសបើសិនជាឯងអេចាំយើងជន់ដល់ឯងក៏បានដែរប៉ុណ្ណឹងបាត់ខឹងអត់បើឯងចង់ឲ្យយើងបាត់ខឹងណាយប់ហ្នឹងហើយយើងខ្ចីឯងមកការពារខ្មោចសិន ចោះស្រួលបួលទៅថៃចាំបាច់លោតចាត់កិច្ចកជើងណានេះឯងបារម្ភយើងមែនបើបារម្ភយើងប្រាប់យើងឲ្យត្រង់មកយើងអត់ថាអីទេបារម្ភបារម្ភណាបារម្ភមែនតើបារម្ភនឹងចង់ងាប់ទៅឯងអូបារម្ភដល់ចង់ងាប់ទៀតណាគួរឲ្យស្រឡាញ់មែនបើឯងនៅជាមិត្តភក្តិរបស់យើងណាយើងនឹងចាប់ឯងធ្វើជាសង្សាររបស់យើងឯងណែណែណែ កុំនិយាយប្តេះផ្ដាស់ណាចាគេថាមិត្តស៊ីមិត្តទៅវិញយើងហ៎លេបឯងវាមិនចូលទេបើឯងលេបយើងមិនចូលណាទុកឲ្យយើងឈ្នះលេបឯងវិញក៏បានដែរយ៉ាងម៉េចកំណាញ់ខ្លួនម៉េះគ្រាន់តែយើងស្រឡាញ់ក៏មិនបានដែរអ្ហ៎បើអញ្ចឹងណាឯងបាច់បយោយើងទៀតទេទៅទៅទៅឯងឈ្នះហើយទៅយើងឲ្យឯងឈ្នះខ្ញុំសុំទោសគ្រាន់តែរឿងខ្លាយឯងហក់ចុះពីលើម៉ូតូខិចកជើងប៉ុណ្ណឹងសោះហ៎ ក៏ឯងបែកអូហូនស្ទឹងយើងសុំចាញ់ឯងហើយលើក្រោយធ្លាក់បាក់កងងាប់ក៏យើងមិនដឹងដែរអេអេអេនេះគេខឹងគេនេះក៏បានបើសិនជាឯងជ្រុលជាអញ្ចឹងហើយពេលដែលយើងមិនមកទៅណាយើងនឹងយកឯងទៅទៅជាមួយហើយយើងនឹងចាប់កងឯងអូយអូយអូយអូយអូយអូយអូយណែណែណែមិនកនំគ្នាលេងដូចជាកូនក្មេងអញ្ចឹងវាសួរមីងចាជំរាបសួរក្មួយ អើពេជ្រថ្ងៃហ្នឹងមិនក៏ក្មួយមកយប់ម៉េះអូបាទមីងមកពីថ្ងៃហ្នឹងការងារសាលាជន់ពេកតែមីងបៃភ័យទេខ្ញុំធានាថាកូនមីងណាមីង32គ្រាប់គឺនៅស្អាតទាំងអស់តែម្ដងមីងហ្នឹងហើយមកពីមីងទុកចិត្តឯងបានឲ្យកូនលីនដា ទៅណាមកណាជាមួយឯងហ្នឹងណាបានអ្នកផ្សេងក៏មីងមិនឲ្យទៅដែរអូពេជ្រនិយាយអញ្ចឹងមីងភ្លេចប្រាប់ ខែក្រោយនេះគឺមីងទិញម៉ូតូឲ្យកូនលីនដាឯង ព្រោះអីមីងមិនចង់ឲ្យក្មួយពិបាកជូនកូនលីនដាទៅវិញទៅមកអញ្ចឹងឯណាម៉ាណៃម៉ាមុនរំខានទីមីងបានអ្នកណាជិះជាមួយនឹងហើយបាន គ្នាជិះទៅវិញទៅមកមិនសូវខ្លាចខ្មោចចង្វាច់កទេបានទេលវលតែសុបាយចិត្តនឹងឯងមិនក៏កូនមិនហៅពេជ្រមកចូលញ៉ាំបាយជុំគ្នាអីមីងចាំថ្ងៃក្រោយក៏បានដែរចាថ្ងៃក្រោយក៏បានដែរក្មួយ ព្រោះអីមើលទៅយប់ដែរអីអញ្ចឹងក្មួយត្រឡប់ទៅផ្ទះវិញណាសុខសប្បាយតាមផ្លូវក្មួយបាទជៀបលាមីងចា៎ អេបងធ្វើអីហ្នឹងបងតើមើលមេរៀនហើយស្រាប់តែនឹកឯងតែម្ដងឈួរមួយមើលនិយាយមកគេស្គាល់គ្នាតាំងថ្នាក់ទី5ទៅអត់ ម៉េចអែងចង់សុំស្រឡាញ់យើងមែនស្រឡាញ់តាស្រឡាញ់ដូចម៉ែនិយាយលេងយើងនឹងថាពេលនេះឯងអត់មានសរសើរត្រូវអត់ មើលតែឯងក៏គ្មានអ្នកយកដែរយកយើងមកទៅឯងស្រួលគួរស្គាល់គ្នាស្រាប់សំដី បានណាចុះល្ងាចមិញហ៎យើងប្រាប់ថាឲ្យឯងនឹងមកស្លាញ់យើងទៅឯងព្រមទេឥឡូវមកធ្វើជាអុកកលាអីណាប្រុសទេតែធ្វើចរិតមន់អញ្ចឹងបានពួកអស់នោះប្រអាប់ហើយហើយថាអាពេះដេយើងចេះតែថាលេងទៅយើងគ្មានអ្នកគេស្លាញ់យើងស្រាប់ហើយអញ្ចឹងបានហើយយើងដេកហើយអារម្មណ៍មិនល្អបាយបាយកាត់អីវាហ្នឹង

ចង់និយាយអីទៀតនិយាយមកអអីឯងបើដេកក៏ដេកចឹងយកបាត់ទូរស័ព្ទដែរយើងស្មានតែឯងខឹងយើងហ្នឹងណាអត់តបសារយើងខឹងឯងទៅណាមិត្តភក្តិមានតែមួយហ្នឹងបានហើយយើងដេកហើយ ស្អីណាមក8ទៅតែមករៀនរដងពីអ្នកឯងមករៀនលឿនតាមិនក៏ថ្ងៃហ្នឹងមកយឺតមែនគឺលីនដាហៀលោកគ្រូចាំលីនដាខ្ញុំចាំលីនដាទៅខ្ញុំមកយឺតបែបហ្នឹងកុំឲ្យលោកគ្រូដឹងថានេះជាលេសរបស់ពួកឯងណាបើថ្ងៃក្រោយអញ្ចឹងទៀតលោកគ្រូដល់ចូលរៀននេះមិនមែនតែពេញនឹងលីនដាឯងអ្នកផ្សេងក៏អញ្ចឹងដែរ កុំរៀនយកលេសនេះលេសនោះនឹងហេតុផលមកដាក់ខ្លួនយើងមិនមែននៅជាមួយហេតុផលរហូតទេរៀនមានដំណោះស្រាយផងពេលចេញធ្វើការទៅបានដឹងថាការមានហេតុផលនឹងលេសនេះវានាំឲ្យផលអាក្រក់អ្វីខ្លះបានហើយចូលតបបើសភើរៀនតការពីម្សិលមិញអរគុណលោកគ្រូ ងថាយើងរីអាមកពីយើងឯងយំមិនហ្នឹងឆាតផងខផងយើងដេញលក់ទៅយើងងើបយឺតបែបហ្នឹងហើយណាមួយយើងភ័យគ្រូផងទៅយើងថាឯងហៀកហ្មងទៅលក់មុខយើងមែនខ្មាស់គេឡើងពេញថ្នាក់ម៉េចខ្លាចគេស្រឡាញ់មែនទៅទៅយើងសុំទោសបើសិនជាឯងអេចាំយើងជូនដល់ឯងក៏បានដែរប៉ុណ្ណឹងបាត់ខឹងអត់បើឯងចង់ឲ្យយើងបាត់ខឹងណា យប់ហ្នឹងហើយយើងខ្ចីឯងមកការពារខ្មោចសិនព្រោះថាម៉ាក់យើងគាត់ទៅការគេនៅខេត្តទៅហើយយើងអត់ហ៊ានគេងម្នាក់ឯងទេមករៀនយឺតហើយនៅតែយើងគ្នារំខានអ្នកផ្សេងទៀតបើមិនចង់រៀនទេជាងក្រៅ ប្រាប់ឲ្យថាយើងអត់ហ៊ានដេកទេយើងខ្លាចគេមើលមកយកច្រឡំណាខ្លាចជាងយើងស្រីទៀតឯងនេះចង់ណាគេគិតអីក៏ទៅគេគិតមិនល្អវាមិនស្មើនឹងយកដេកខ្លាចខ្មោចម្នាក់ឯងទេតែយើងអត់តន់ប្រាប់ម៉ាក់យើងផងហ្នឹងយើងខ្លាចគាត់ហោរឿងច្រើនមែនធ្វើដូចអត់ដែរចូលផ្ទះយើងអញ្ចឹងណាតោះហោឡាញ់គួយសិនណាតាគ្នាទៅដកកៅអាសិនចាំនេះប្រាប់អ៊ំឲ្យ មើលស្អីថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អ និងគុណប្រយោជន៍ពីស្រែសាឡៃរឹងមាំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe គ្រឿងស្រវឹងសូមកុំបើកបបស្ទីជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Colgate សោះបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ការងារទៅល្អឥតខ្ចោះ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 សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែអឺមានមើលណាបើគ្មានមើលអីហ៎អង្គុយនឹងឯងយើងធ្វើអីឲ្យឯងញ៉ាំហើយយើងនឹងបញ្ចេញស្នាដៃពីមហូបពិសេសរបស់យើងដែលគ្មានណាគេដឹងពីគ្រឿងផ្សំរបស់យើងឯងអញក៏ចាំនៅនឹងឯណាអត់មានតែណាឯង តែហ៊ានទៅយើងខឹងឯងនេះហើយយើងនឹងឈប់និយាយឯងរហូតមើលទទួលសិនណាគេទៀជាងហ្នឹងណែកុំមើលងាយបងទៀជាងហ្នឹងណា ប៉ុន្តែជាតិមួយគ្រាប់ហ្នឹងគឺផ្សំចេញពីរូបមន្តពិសេសពីជីដូនរបស់យើងអញគិតមើលនៅហាងទំនើបទំនើបក៏គេជៀនពងទានឹងឲ្យស៊ីដែរឥឡូវអញស៊ីអត់បើអត់ស៊ីទេយើងយកទៅចាក់ចោលហើយទៅហៅមីឆុងស៊ីខ្លួនឯងអេស៊ីក៏បានដែរឆាប់ខឹងឆាប់ងល់មែន វ៉ាវឆ្ងាញ់មែនយើងពិតជាសំណាងហើយតែបានញ៉ាំពងទាចៀនដែលផ្សំគ្រឿងផ្សេងពីចដូនរបស់អ្នកនាងលេដាមួយជីវិតនេះយើងស្លាប់បបភ្និតចិត្តជាម្ខាននេះណៃកំចោពេកបើឯងមិនប្រសាក៏យើងដឹងថាពងទាចៀនយើងនេះហាឆ្ងាញ់ដែរមែនហើយវាពិតជាឆ្ងាញ់ណាតែយើងសុំទឹកស៊ីអ៊ុតិចមកអេឃើញថាឆ្ងាញ់ហ៎ហើយយកធ្វើអីដឹងតែឆ្ងាញ់ហើយតែវាហិង្សាបន្តិច ពងទេជៀនមកគ្រាប់នឹងបាយមួយចាននឹងស៊ីអស់អត់មានថែមទឹកស៊ីអ៊ូអីទេយីមកគេសោះគេស៊ីប្រាំងគេថែមទឹកស៊ីអ៊ូបានអត់អត់ទេអត់ទេអត់ទេយ៉ាកពុបកពុបអត់ទេកពុបឡើងហើយហើយ ធាមួយគ្រាប់សោះហ៎ក៏ធ្វើឲ្យយើងឆ្អែតបានដែរនេះយើងប្រាប់ឯងថាយើងធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ណាតែយើងអត់ធ្វើញ៉ាំតាអឺឆ្ងាញ់ណាស់ឲ្យឆ្អែតហងឲ្យហូតទៅដើមហោទៅស្អៀវគ្នានឹងហ្មងចឹងឯងបានសុបាយនៅផ្ទះជាមួយម៉ាក់រងថ្ងៃណាពេលញ៉ាំបាយម្ដងម្ដងម៉ាក់គាត់សួរនេះសួរនោះហើយញ៉ាំបាយហើយតែលាងចានហើយចូលគេរៀងខ្លួនអត់សុបាយដូចពេលញ៉ាំបាយជាមួយឯងពេលនេះសោះ មកពីផ្ទះឯងមានគ្នាតែ2នាក់អញ្ចឹងហើយបានវារៀងស្ងាត់ទៅបានឯងឈុំនិយាយរឿងអត់សប្បាយចិត្តទៀតឯងឆាប់ទៅងុយទឹកទៅស្អុយខ្លួនណាអាបានម្ដីទៅងុយទឹកអីតែយកបានយកអាមកផ្លាស់ផងហ្នឹងអត់អីទេរឿងក្អែប៉ុណ្ណឹងយើងមានកៅអៅផ្លាស់តា ហើយកៅអៅធំធំទៀតឯងឆាប់ទៅងុយទឹកទៅខ្ញុំយកកៅអៅឲ្យទៅ 그렇게 나면 좀 비켜주겠어? 이 짐 다 풀려면 시간이 좀... Vậy, không bước hơn đấy mẹ này Nên à, anh đã khả ăn mãi dừng chân tư, mơ tới xa ta ហើយឡើងដូចស្រីហ្មងកូនគេកើតមកមានមុខមាត់ស្អាតចំណានខ្លាំងណាណអឯងអង្គុយមើលណាចាំយើង make up ឲ្យគូទេ make up ឲ្យយើងធ្វើអីនៅស្គីមកចាស់ ឯងចង់លេងយើងមែនតើមែនណាអើហើយម៉េចលេងប៉ុណ្ណឹងអត់បានមែនបានបាន តែបើសិនជាឯងហ៊ានថតយើងយកទៅត្រូលឯងប្រកាសជាមានរឿងធំមកយើងជាមិនខានទេយើងប្រាប់ឲ្យហើយណាម៉េចឯងខ្លាចគេថាឯងពេដេហ៎ចង់ណាថាឯងថាទៅសំខាន់នេះមានប្រដាប់ហើយចុះប្រដាប់នឹងប្រើកើតដែរឯងចង់ដឹងអ្ហាយើងឲ្យកាន់អេឈួត និយាយអីអាភះម៉េះអត់គិតថាយើងស្រីហ៎មកពីឯងណាចង់ឆ្នះយើងពេកបានហើយនៅស្ងៀមណា រឿងពីយប់មិញគ្មាននឹងអីទេអញកុំនិយាយអីអសោះតែឯងឲ្យយើងធ្វើធម្មតាបែបនេះមិនបានទេចុះឯងចង់យើងធ្វើមិនឯងក៏ដឹងថាពួកយើង គឺជាមិត្តភក្តិគ្នាយូរហើយហើយគ្រប់គ្នាក៏ដឹងអញ្ចឹងដែរតែយើងពិតជាចង់ទៅវាទៅជាអញ្ចឹងឯងជាកំហុសរបស់យើងឲ្យយើងសុំទោសបើសិនជាពេលហ្នឹងយើងខកអារម្មណ៍យើងតែបន្តិចក៏គ្មានរឿងនឹងកើតឡើងដែរ công chế huyện Đăng Thiết ហែងម៉ាក់ថាមិនច្បាស់ថាមកថ្ងៃហ្នឹងឯងហើយមិនក៏ម៉ាក់មកលឿនម៉ែគឺម៉ាក់មិនចង់ទុកឲ្យឯងនៅម្នាក់ឯងបានម៉ាក់បញ្ញប់មកវិញហ្នឹងណាអឺហើយមិនក៏ក្មួយពេជ្រអឺគឺខ្ញុំហៅវាឲ្យមកអង្គុយកំដរហ្នឹងណាម៉ាក់អឺបានឯងម៉ាក់គាត់មកវិញហើយឯងទៅវិញណាមីងខ្ញុំជម្រាបសួរមីងចាជម្រាបសួរក្មួយ ហើយមិនបញ្ញាប់ត្រឡប់ទៅវិញម៉េមិនចាំហូបបាយហូបទឹកជាមួយគ្នាសិនទៅអឺគឺវាអត់គ្នាទេម៉ាក់ ណែខ្ញុំបញ្ញាត្រឡប់ទៅទេហេទៅវិញខ្ញុំជ្រាបលាមីជ្រាបជ្រាបលាមីអូអូទៅទៅទៅអើយណែកូនហើយកូនទាំងពីរនាក់នឹងមានរឿងអីមែនបានប្រញាប់ដេញពេជ្រត្រឡប់ទៅវិញលឿនមែនថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រែសាឡៃ និងមុំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកំបាក់បោក Sting ជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Colgate សោះអបល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់ Ice Cola ឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice What the fun Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Similac Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង Similac Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ អត់តែមកអត់មានរឿងអីផងអឺតែវាមកយូរហើយចង់ឲ្យវាទៅផ្ទះវិញហ្នឹងណារត់តម៉ាក់សួរនាំគេតិចមិនបានទេនេះចឹងម៉ាក់យាយឡើងលើផ្ទះហើយយាយបានហើយកូនស្រោមអនាម័យ មានប្រយោជន៍ក្នុងការបង្ការចម្លងមេរោគផ្សេងផ្សេងស្រោមអនាម័យមានប្រយោជន៍ក្នុងការបង្ការចម្លងមេរោគអេដស្រោមអនាម័យមានប្រយោជន៍ក្នុងការបង្ការកម្អល់មានកូនអាស្រោមអនាម័យធ្វើអំពីអ្វីសញ្ញាសួរដកឃ្លា ស្រោមអនាម័យគឺធ្វើឡើងពីជាតិកៅស៊ូដែលអាចទប់ស្កាត់កុំឲ្យមានការ ចម្លងនៃមេរោគគ្រប់ប្រភេទប្រសិនបើយើងប្រើវាបាន100%ឬប្រើវាបានរៀងរាល់ពេលរួមភេទជាមួយនឹងដៃគូ ប្រកាសជាទទួលបាននៅប្រសិទ្ធភាព100% មិនកូននេះមុខកូនស្លេកស្លាំងណាព្រោះអីម៉ាក់ឃើញកូន អាសាបែបនេះញឹកញាប់ណាស់ទៅពេទ្យទៅណាកូនអត់អីទេម៉ាក់គ្រាន់តែក្អួតប៉ុណ្ណឹងតែញ៉ាំបាយឆ្អែតទៅស្រួលខ្លួនវិញណាអូអូយកូននេះតក់ខ្លួនមិនចង់ជាប់ផង នៅអត់អីទៀតទៅបែកទៅណាកូនអត់អីទេម៉ាក់ម៉ាក់ទៅធ្វើម្ហូបហើយកូនអាចដើរបានណា តែម៉ាក់ថាកូនអត់អីប៉ិតមែនណាម៉ាក់កូនខ្លាំងណាស់ម៉ាក់ឃើញអត់ចាកូន ខ្ញុំទេមានតែកូនស្រីរបស់ឯងទេតែនាំកូនប្រុសរបស់ខ្ញុំនេះទៅទីណែរាល់ថ្ងៃនោះនេះលោកកំហុសងាយកូនខ្ញុំ ស្អីអាពេជ្រឯងចង់ទទួលខុសត្រូវស្អីឯងមិនចាំបាច់ទទួលខុសត្រូវទេឲ្យរំលោភចោលទៅ ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃរឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបើកបបស្ទីងជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Colgate សោះអបថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនស្លេកសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែព្រោះមិនដឹងតែផើមជាមួយអ្នកណាផងហ្នឹងអត់ទេប៉ា ខ្ញុំជាអ្នកធ្វើឲ្យលីនដាមានផ្ទៃពោះខ្ញុំត្រូវតែទទួលខុសត្រូវនេះវាថៃឯងមិនបានកូនចឹងអូយហ៊ានមកធំតែជើងផងអាពេជ្រហ៎ហ៎ឯងចង់ទទួលខុសត្រូវហ្នឹងឯងចិញ្ចឹមខ្លួនឯងរស់ឬក៏អស់ខ្លួននៅក្មេងប៉ុណ្ណឹងមិនគិតខំរៀនទេឯងសមត្ថតែឯងទេធ្វើឲ្យគេហ្នឹងវាស្រួលណាស់ទៅឯងខ្ញុំជាអ្នកធ្វើខ្ញុំជាអ្នកទទួល សូមប៉ាកុំថត់ថែលើជីវិតខ្ញុំបានអត់ប៉ាបានធ្វើតែបង្កើតខ្ញុំទេខ្ញុំគូសកលសូមប៉ាកុំថត់ថែជីវិតខ្ញុំទៀតហ៊ានមកធំជាមួយយើងផងហ៎អាពេចអាកូនមិនស្រាប់ម៉ែអើបើសិនជាឯងក្រោយបើអញ្ចឹងណាឯងមិនមែនទៅបង្ហើមកូនគេទេអាពេចយើងវាយឯងឲ្យរៀនម្ដង យើងគុំឯងមួយថ្ងៃណាហាមាត់ឡើងសុទ្ធតែទទួលខុសត្រូវតើឯងនេះមានសមត្ថភាពរស់លុយចិញ្ចឹមខ្លួនឯងបានអត់ខ្លួនទុនទុនបែបនេះទៅធ្វើស្អីកើតកុំថាហើយ រកលុយចិញ្ចឹមមនុស្សស្រីចិញ្ចឹមកូនតែនៅក្នុងពោះនោះសំបីតែរស់លុយចិញ្ចឹមខ្លួនឯងនេះក៏ឯងធ្វើមិនបានរាល់ថ្ងៃនេះណាថ្ងៃចាយលុយអញដេកស៊ីលុយអញទៅហើយបបាចង់បាយខ្ញុំបាយស្រាប់មើល បើខ្ញុំនៅមានជីវិតខ្ញុំនៅមានដង្ហើមខ្ញុំនៅតែទទួលខុសត្រូវលើលីដានិងកូនខ្ញុំមិនចិត្តអាក្រក់ចិត្តខ្មៅឲ្យលីដាទៅពលកូនរបស់ខ្ញុំទេឲ្យទៅវាខ្លាំងអញ្ចឹងទៅយើងចាំមើលថាឯងនេះខ្លាំងបានប្រហែលទឹកថ្ងៃក្រោយបើសិនជាមានរឿងអីកុំរត់មកឲ្យយើងជួយឯសោះយើងមិនជួយឯងទេហើយកុំនិយាយឯសោះថាយើងនេះជាអើចិត្តអាក្រក់គឺឯងខ្លួនឯងទេតែជ្រើសរើសយកផ្លូវនេះដើរដល់ខ្លួនឯង

ជិះខ្មៅរឿងដល់ដំណាក់កាលហ្នឹងហើយចង់ត្រឡប់ថយក្រោយក៏វាអាចត្រឡប់ថយក្រោយវិញបានដែរជួយខ្មៅអីទៀតហើយ ឆ្លោះគ្នាមួយប៉ាខ្លាំងមែនបានដៃសិតតែស្នាមពាត់ចឹងខ្ញុំសុំទោសដែលធ្វើឲ្យនាងតាខ្លាចជាបែបនេះចង់បន្ទោសគប់បន្ទោសមកវាមិនជាកំហុសបងតែគេម្នាក់ឯង យើងសិតអត់បានតាំងចិត្តដូចគ្នាដឹងថាដេដាអត់តន់រៀនខ្លួនហើយប្រជាម្ដាយរបស់គេតែខ្ញុំសន្យាថាខ្ញុំនឹងមើលថែដេដានិងកូនឲ្យល្អជាទីបំផុតទោះបីខ្ញុំដឹងថាខ្ញុំអត់តន់បានរៀនខ្លួនឬជាស្រ័យដើម្បីខ្លះជាពុកគេក៏ដោយដើម្បីដេដានិងកូនខ្ញុំអាចធ្វើបានគ្រប់យ៉ាង ui រឿងអីបន្តទៀតទេក៏ប៉ុន្តែរឿងកូនមួយនឹងមកខឹងអត់និយាយអស់ផងហើយបាច់ក៏តែអស់ឯងខ្សោះខ្លួនទៀតសន្យាបានអត់យើងនឹងដោះស្រាយបញ្ហាជាមួយគ្នាទោះមានរឿងអីក៏ដោយយើងមិនទៅណាចោលគ្នាណា សន្យាថាទោះមានរឿងអីក៏ដោយយើងមិនបោះបង់គ្នាចោលនឹងនិយាយជាមួយប៉ាម៉ាក់ឲ្យគាត់យល់ពីពួកយើងហើយកូនពួកយើងក៏ជាសាច់ឈាមរបស់ពួកគាត់ដែរចិត្តបានធ្វើជាប៉ាគេឯងកុំទុំជាអីមើលឈប់យំមកណា អីលៀនយើងគង់ឆ្លងផុតវាជាមិនខានទេដល់ហើយខ្មាស់គេណាការអញឯងព្រមយកចង់ក្រោយយកគ្នាមកខ្ទើយនឹងដែរអញឃើញតែវាជេជេជេអញ្ចឹងសោះចេះធ្វើឲ្យស្រីផើមកើតដែរមិនដូចជាដេកជាមួយគ្នាវិញទេបានមានកូនអីគេមកអើខ្ទើយចង់វាយគ្នាមែនគាត់នៅសម្ដី ខ្ញុំមកបាច់កុំឆាវឆាយបើចេះមិនខឹងដល់វាថាយបងទេតែបងណាខឹងវាដល់វាថាយលីនដែរបងធំមួយពួកវាអត់បានបើបាច់ខឹងឲ្យតរឿងពួកវាពេលនេះហាគឺពួកវានឹងរៀបដាមពួកយើងបាននេះរហូតទេពេចកុំតខ្វល់មួយសំដីពួកកាក់មនុស្សអត់នេះទេណាណ៎ណ៎មើលរឿងគេដើរអេខ្លួន យើងឈប់ឲ្យឯងទៅរៀនទៀតហើយហេតុអីតាម៉ាខ្ញុំគ្រាន់តែចង់រៀនខុសដែរមែនខ្ញុំចង់រៀនធម្មតាចង់រៀនឲ្យចាប់ដូចគេអត់បានមែនម៉ាថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ និងមុំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបាក់បោក Sting ជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ធ្មេញក្នុងប្រអប់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់ Ice Cola ឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice What the fun Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Similac Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង Similac Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ ចង់ទៅរៀនតែគួរធំអញ្ចឹងហីបើឯងពិតជាចង់រៀនឲ្យចប់មែនមិនមែនឯងទៅខកខ្លួនជាមួយអាពេចដល់ថ្នាក់ផៅអញ្ចឹងទេបើឯងគ្មានភាពអៀនខ្មាស់ទេឯងគួរតែគិតដល់ក្បាលយើងផងស្លៀកពាក់កៅអៅសោះថ្លៃថ្នូរណាស់តែជានឹងឯងថោកទៀតវាមិនថ្លៃថ្នូរដូចកៅអៅឯងពាក់នោះទេទៅរៀនបានស្អីបើជារបស់ឯងអត់បែបនេះទៅណាក៏លឺគេនិយាយដើម អារឿងឯងផាំតែក្បៃហ្នឹងស្អែកនេះយើងនឹងយកឯងទៅរំលងកូនហ្នឹងយើងមិនអាចស្ពេមកក្រាស់ដើរទៅណាមកណាទៀតទេអត់ទេម៉ាខ្ញុំអត់រំលងកូន ក្មេងទាំងអីមីចុះអញមិនអាណិតយើងទេយើងត្រូវអាម៉ាស់មកដេកយំរស់យប់ព្រោះតែចិត្តរបស់ពួកឯងនឹងយ៉ាងណាលីតា You're magical na magmahal. រំលងចៅរបស់មើលចៅនេះមីងខ្ញុំសុំបងកុំធ្វើអញ្ចឹងឯណាមីងសុំបងឲ្យមិនធ្វើតាមយើងទេ ះយើងទៅពួកឯងទៅមកណាទៅមកទៅឯងចុះមកហៅយើងថាម៉ែទៀតណាយើងគ្មានកូនប៉ារដូចជាពួកឯងនោះទេចាំចេញទៅចាំយើងទៅយើងទៅខ្ញុំមិនមានកន្លែងទៅទេម៉ាម៉ាអាណិតខ្ញុំផងណាចាំ ឯងពួកឯងនឹងគ្នាចេញទៅចេញទៅឲ្យខ្ញុំសុំតមកតែធ្វើឲ្យម៉ាក់មិនស្មើចិត្តបែបនេះ ទាន់នឹងមីងខ្ញុំសន្យាថានឹងមើលថែនាងតាឲ្យល្អ ទាំងពីរនៅទីនេះផងណាម៉ាក់ cái lạnh tăng ấy mình Bà Nóc kia cọc chốt kẹp không Con khai cái này Chăm mạng chuyên chế cho mình con Bên ấy cô có cô phải khăn Con ta ăn khăn con Bên cột khăn ấy thành chân anh Không nghĩ như mình từng ngày thế Chăm mạng cô chỉ sạch chim một bóng ấy ឲ្យមកឆយទៅតែនៅហ្នឹងហ្នឹងពងតែប្រញាប់យកមកហូបឲ្យភ្ញៀវផងចាញ់ណាចំហ្មងចេះយកមនុស្សអត់ចេះធ្វើការមកធ្វើការអញ្ចឹងកើតណាអូនពេជ្រ ចេញមកក្រៅជួយរត់ដុកបន្តិចឲ្យប្រញាប់មកបាទពូ ឯងគិតថាឯងធ្វើនឹងត្រឹមត្រូវដែលសុកចិត្តឈប់រៀនហើយទៅធ្វើការមួយថ្ងៃមួយថ្ងៃធ្វើតែរឿងមិនបានការខ្ញុំត្រូវមានទំនួលខុសត្រូវលើខ្លួនឯងណាប៉ាខ្ញុំមិនអាចមានក្តីសុខដែលការស្លៀកពាក់ឯកសណ្ឋានហើយឲ្យលិនដានឹងកូនណាព្រោះនៅវេទនាដែលសារតែខ្ញុំទេទំនួលខុសត្រូវយើងជ្រែងអាពាទំនួលខុសត្រូវរបស់ឯងណាឯងសង្ឃឹមស្អីទៀត បើអនាគតរបស់ឯងត្រូវឯងបំផ្លាញចោលបាត់ទៅហើយនឹងបាត់ហើយឯងឯងនេះក៏មកចេះព្រោះតែព្រោះតែឯងស្រឡាញ់វាជ្រុលពេកនឹងហើយបានជាកូនចោលមកទៀតនេះវាអត់គិតពីអនាគតរបស់វាសោះតែឯងខ្ញុំធ្វើយ៉ាងម៉េចខ្ញុំគិតដូចតែគ្នាតែរឿងដល់ដំណាក់កាលនេះហើយចង់កែខែយ៉ាងម៉េចទៀតឯងនេះចេះគិតដែរ អាមនុស្សដូចឯងនេះវាជួយកំណើទេបើគ្រាន់តែរឿងរៀននេះឯងធ្វើមិនបានហោះរឿងអីឯងមានសមត្ថភាពទៅចិញ្ចឹមកូនចំចាបាននោះថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីខំប្រពន្ធឆ្ពោះទៅមុខ ស្វាងចែជាមួយ Nescafe ពិសាគ្រឿងស្រវឹងសូមកុំបើកបបស្ទីជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Colgate សោះបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់ Ice Cola ឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun Pedicure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simla Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាង Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ ងាប់រស់នឹងអភិទំនុកខុសត្រូវរបស់ឯងនេះទៅហើយឯងក៏ដូចគ្នាបើសិនជាខ្ញុំដឹងថាឯងជួយវាឯងហើយនឹងខ្ញុំគឺមានរឿងជាមួយគ្នាមិនខានវាធំហើយវាដោះស្លាប់ហើយឲ្យវាទទួលខុសត្រូវជីវិតរបស់វាទៅ ទៅពេជ្រពិបាកខ្លាំងណាស់ត្រូវអត់មិននេះសុកសុកបាននិយាយបែបហ្នឹងឬក៏យន្តណាធ្វើពិបាកមើលទៅមុខបបាមែនតាំងពីមានរឿងនេះមកខ្ញុំឃើញពេជ្រជុកនៅជាមួយនឹងប៉ារហូតខ្ញុំអត់សួរចិត្តទេ ពេលដែលខ្ញុំឃើញអញ្ចឹង សុនតោដែលធ្វើលៀនជួបក្នុងបែបនេះខ្ញុំថាពេចហើយនឹងខ្ញុំអត់អាចទៅមុខជាមួយនឹងគ្នាបានទេហឹងកូនក៏អញ្ចឹងបើបង្កើតគេមកហើយឲ្យគេវេទនាគ្មានអ្នកស្វាគមន៍ដដែល យើងគួរតែមានផ្លូវចេញល្អជាងនេះលីនមានន័យថាម៉េច ផ្លូវចេញយ៉ាងម៉េចបើខ្ញុំយកកូនចេញរឿងទាំងអស់គឺវានឹងចប់ហើយពេជ្រក៏បានទៅរៀនតតាម៉ាក់ពេជ្រនឹងសប្បាយចិត្តហើយខ្ញុំក៏បានត្រូវទៅរកម៉ាក់វិញហើយម៉ាក់គាត់ក៏សប្បាយចិត្តនឹងរឿងនេះដែរ អត់ទេលីនគ្មានរឿងនេះកើតឡើងទេលីនចង់បោះបង់កូនបោះបង់ខ្ញុំបានទេខ្ញុំសន្យារួចហើយថាខ្ញុំនឹងការពារកូនការពារលីនមិនឲ្យមាននឹងអីទាំងអស់ទូលំបាកមកក៏ដោយវាមិនជារឿងលេងសើចទេណាពេជ្រតែតែមករាប់រងចំក្មេងម្នាក់ ទាំងដែលយើងនៅជាសើអនាគតយើងនៅវែងឆ្ងាយទៀតពេចក៏ជាមនុស្សផងតើមានចំហច្បាស់លាស់ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារខ្ញុំសំបងនៅលេនតាំងពីខ្ញុំដឹងខ្លួនថាខ្ញុំនឹងខ្លាចជាប៉ារបស់គេខ្ញុំសប្បាយចិត្តហើយខ្ញុំខ្លួនរួចហើយថាមានរឿងអីកើតឡើងទូនៅក្មេង តែយើងនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគ្រួសារយើងខ្ញុំសូមតែម្យ៉ាងនេះនឹងកូននឹងជួយក្បាលខ្ញុំផ្ដល់កម្លាំងចិត្តឲ្យខ្ញុំណា ធំដូចរឿងទាំងអស់នេះណាពេញខ្ញុំសម្រេចចិត្តអីថាខ្ញុំនឹងចាប់រឿងទាំងអស់នឹងដោយខ្លួនឯងកុំឲ្យពិបាកដល់អ្នកគ្រប់គ្នាអរគុណសម្រាប់ទំនួលខុសត្រូវរបស់ពេជ្រខ្ញុំនឹងចងចាំទុកនៅក្នុងចិត្តជានិច្ចអរគុណសម្រាប់ការស្រឡាញ់ចំពោះកូនមួយនេះដូចគ្នាគេបដាំប្រាប់ខ្ញុំថា គេក៏ស្រឡាញ់ប៉ារបស់គេដូចគ្នា បងជើងអស់ខ្ញុំទៅទៅពេទ្យខ្ញុំអត់ចង់ឲ្យនៅគេពិបាកដោយសារខ្ញុំទេលិនលិនធ្វើបែបហ្នឹងហើយលិនជាអ្នកពិបាកលិនកុំទៅអីណាយើងត្រូវទៅតស៊ូជាមួយគ្នាគេយើងសន្យាគ្នាហើយដែរ តែយើងនៅធ្វើដូចពីមុនអត់ទុកសុបាយចិត្តគឺនៅជាមួយគ្នាឲ្យកម្លាំងចិត្តគ្នានោះអីកុំបោះឆ្កោមកឡើងមកបាញ់ផ្លាច់ចោលទៅចិត្តទុកតែគ្មានរឿងអីខ្ញុំមិន អាចទទួលយកភាពខ្មាស់អៀនមួយនេះទៀតបានទេមានតែគេដៀមដើម ខ្សឹមសៀវខ្ញុំពិបាកធំមើលបើជាអ្នកដតីខ្ញុំអាចធ្វើចិត្តបានតែនេះជាកូនសាររបស់យើងទាំងពីរសិតតែមិនពេញចិត្តជាមួយនឹងរឿងនេះទាំងអស់ខ្ញុំធ្វើចិត្តអត់បានទេលឿនលឿនកុំតែខ្វល់នឹងសម្ដីគេបានអត់ពួកពេលនេះជឿមកពួកយើង យើងត្រូវប្រឈមមុខបញ្ហាជាមួយគ្នា និងដោះស្រាយបញ្ហាជាមួយគ្នាណាលេនមិនមែនហូចកិច្ចបែបហ្នឹងទេបងជាប៉ារបស់គេជាប៉ារបស់កូនលេនបងតែតែមានទំនួលខុសត្រូវបងស្រឡាញ់លេនស្រឡាញ់កូនផ្ដល់ការបងធ្វើដើម្បីគ្រួសារម្ដងទៅណាខ្ញុំអាចបោះបង់គ្រប់យ៉ាងដើម្បីលេន បើសិនជាលៀនអត់សុបាយចិត្តនឹងរឿងហ្នឹងចាំស្ងប់រឿងបន្តិចចាំបងឈឺទៅរៀននឹងធ្វើការបដាណាអូនណាណាណាបាច់ស្រឡាញ់អូនស្រឡាញ់កូនអូនសុបាយចិត្តហើយតែបងក៏បងបងកណ្ដាលខ្លួនឯងអីពពួកយើងតែការបងជាក្នុងឯងជាម៉ែកូសាដល់រឹងបង បងសន្យាថាបងនឹងមិនបោះបង់ការសិក្សា ហើយអូននិងកូនក៏ដូចគ្នាណាច្រើនឆ្នាំមកនេះខ្ញុំត្រូវលំបាកជាមួយនឹងពេទ្យដើម្បីបង្កើតកូនមួយនេះនិងគ្រួសារមួយនេះបើសួរថាខ្ញុំស្អប់ខឹងម៉ាក់ខ្ញុំនិងប៉ាម៉ាក់របស់ពេជ្រទេអត់ទេខ្ញុំមានតែអរគុណគាត់ដែលបានទុកពួកខ្ញុំចោល ឲ្យពួកខ្ញុំលំបាកបែបនេះទៅពួកខ្ញុំចេះខ្លាចស្លាប់ចេះខ្លាចលំបាករហូតចេះប្រឹងប្រែងតស៊ូដោយខ្លួនឯងឆ្លងកាត់ដំណាក់កាលនេះខ្ញុំដឹងថាការដែលមានកូនក្នុងវ័យសិក្សាគឺជាកំហុសហើយពួកយើងក៏រៀនពីកំហុសនោះដែរបើអាចបង្វល់ពេលវេលាបាន ពួកយើងមិនធ្វើរឿងនោះកើតឡើងឡើយសូមការពារខ្លួនអ្នក កុំឲ្យមានផ្ទៃពោះក្នុងវ័យសិក្សាសូមទទួលខុសត្រូវលើអ្វីដែលអ្នកបានប្រព្រឹត្តដោយកុំគេចវេពីបញ្ហា